អឺរេត្រតសុភ័ត្រាតាក់ទងជាមួយនឹង Man U មិនចាំបាច់ដល់រើក្រុមទេប្រិមិត្តបាច់ដល់រើក្រុមទេទី1គឺផ្ទៃហាផ្ទៃក្នុងដូចគ្នាសម្រាប់ Manchester United នៅដល់បច្ចុប្បន្ននេះគឺសម្រាប់ថៅកែរបស់ Manchester United គឺតកូ Glazer ទាំងបងទាំងប្អូនទាំងចដូនមួយទាំងចតួតមួយប្អូនថ្លៃបងថ្លៃរបស់គាត់គឺមានកាន់ភាគហ៊ុនរបស់ Manchester United ទាំងអស់គ្នាអញ្ចឹងហើយដែលគេនិយាយថា គឺតកូល Glazer ហ្នឹងគឺកាន់ Manchester United ហេតុអីបានគឺគេប្រើពាក្យតកូលក៏ព្រោះតែបងប្អូនចដូនមួយកូនក្មួយរបស់គាត់សិតតែខ្សែ Glazer មានហ៊ុនម្នាក់5ហ៊ុន10ហ៊ុន50ហ៊ុន40ហ៊ុនអញ្ចឹងហើយដែលធ្វើឲ្យតកូល Glazer ហ្នឹងកាន់ Manchester United បាទកត្តាដែលមានបញ្ហា បាទសម្រាប់ Man U មកដល់បច្ចុប្បន្ននេះមិនមែនកត្តាគ្រូហើយក៏មិនមែនកត្តាកីឡាករដែរអ្វីដែល Man U ត្រូវធ្វើនៅពេលនេះ បាទដោយប្រិមិត្តលើកឡើងអញ្ចឹងគេហៅថា new generation គឺមានន័យថាចំនួនក្រោយចំនួនថ្មី ហើយបើសិនជាយើងធ្វើចំនួនថ្មី យើងត្រូវប្រឈមមុខមួយគឺការវិបត្តិនៅក្នុងបញ្ហាប្រកួត បាទវិបត្តិនៅក្នុងបញ្ហាអឺតម្រង់លេងរយៈពេលមិនតិចជាង2ទៅ3ឆ្នាំទេដើម្បីបណ្ដុះបណ្ដាលឲ្យក្មេងទាំងអស់នោះបាទឡើងមកកាន់ភាពល្អប្រសើរប៉ុន្តែមកដល់ពេលនេះខ្ញុំមើលទៅកាន់ Manchester United កីឡារបស់របស់គាត់ដែលមាននៅក្នុងក្រុមបច្ចុប្បន្ននេះគឺមានភាពល្អប្រសើរហើយបាទប៉ុន្តែគ្រាន់តែខ្វះបន្តិចខ្វះអ្វីខ្វះភាពម៉ាត់ឆាត់បាទខ្វះភាពម៉ាត់ឆាត់ខ្ញុំមើលទៅកីឡាករមែនយូហាក់បីដូចជាមិនខ្លាចក្លឹបមិនខ្លាចគ្រូបង្វឹកបាទនេះគឺជាប្រព័ន្ធដែលយើងមើលឃើញ Manchester United សប្តាហ៍ថ្ងៃខ្ញុំសួរថាកីឡាករដូចជា Mark Khai ដូចជា Pogba និងកីឡាករផ្សេងទៀតលេងនៅជំរឿជាតិល្អណាស់ហេតុអីបានមកលេងឲ្យ Manchester United លេងមិនកើតអញ្ចឹងគ្រាន់តែយើងមើលប៉ុណ្ណឹងយើងដឹងថាផ្លូវចិត្តជាមួយនឹងការគ្រប់គ្រងរបស់ Manchester United ទៅលើកីឡាករគឺគ្រប់គ្រងកីឡាករអត់បានល្អទេបាទអញ្ចឹងខ្ញុំសូមផ្ដល់ថាចេះមកដល់ពេលនេះបញ្ហាកីឡាកររបស់ Man U មិនបាច់រុះរើក៏បានដែរធ្វើមិនឲ្យ Man U គ្រប់គ្រងកីឡាករឲ្យមានប្រសិទ្ធភាព ហើយខ្ញុំនិយាយថាសម្រាប់ Ole Gunnar Solskjaer មិនមែនកំហុសគាត់ទេកំហុសធំរបស់គាត់មិនមែនការដឹកនាំទេបាទមិនមែនការប្រព័ន្ធលេងទេបាទសូមបៃតូកម្រិតដែលមានភាពខុសរបស់ Ole Gunnar Solskjaer មិនមែនប្រព័ន្ធលេងទេគឺការដឹកនាំគាត់អត់អាចបញ្ជាគាត់អត់អាចយកឈ្នះគាត់អត់អាចគ្រប់គ្រងទៅលើ កីឡាកររបស់គាត់បានធ្វើឲ្យកីឡាកររបស់គាត់កោបាទកោពេញទៅលៀនបាទលេង Greenwood លេងសុទ្ធលេងសុទ្ធណាហើយយើងមើលឃើញហើយ Bruno Fernandes លេងសុទ្ធលេងសុទ្ធម៉ាក់ខៃទប់បាល់មិនជាប់ផងសួរតែគាត់គ្រប់គ្រងទៅលើកូនក្រុមរបស់គាត់បានជោគជ័យអត់ទេ បាទពេលខ្លះគ្រូកាចពេកក៏វាខុសគ្រូស្លូតពេកហ្នឹងក៏វាខុសណែអានឹងរឿងហ្នឹងវាទៅអញ្ចឹងប្រិមិត្តបាទអញ្ចឹងវាពិបាកណាស់បាទវាពិបាកមែនតើរឿងតាក់ទងទៅ Man City ជាមួយនឹង Heartland ប្រិមិត្តមកដល់ពេលនេះលោករៃអូឡាដែលជាភ្នាក់ងាររបស់ Heartland ផ្ទាល់គាត់បានលើកឡើងថា សម្រាប់បញ្ហារបស់ Heartland មិនបាច់សួរគាត់ទេ គាត់កំពុងតែធ្វើការជាមួយនឹងកីឡាករហើយនឹងក្លឹបវាជារឿងសម្ងាត់បើប្រិមិត្តសួរថាទៅ Man City អត់ខ្ញុំអាចនិយាយបានថាវាអាចនឹងទៅទៅរៀលអត់អាចទៅទៅបាសេអត់តាំងតិចទៅបាសេអត់រួចទេប៉ុន្តែទៅលីវភូលអត់អាចលីវភូលណែអញ្ចឹងវាមានរឿងរបស់វាអញ្ចឹងប្រិមិត្តបើសិនជាយើងសួរថាតើទៅ Man City អត់ មកដល់ពេលនេះសម្រាប់លោករៃកូឡាដែលជាភ្នាក់ងារផ្ទាល់របស់ហាក់លែនក៏បានលើកឡើងថាក្លឹបដែលកំពុងស្ថិតនៅក្នុងការពិចារណាមានដូចជាបាសេឡូណា Real Madrid Manchester City បាទ AT Madrid ហើយជាមួយនឹង Liverpool អេស្ប៉ាញ3អង់គ្លេស2បាទអញ្ចឹងគ្រាន់តែរៀបជូនប្រិយមិត្តប៉ុណ្ណឹង បាទតែបើសិនជានិយាយថាគាត់ទៅមែនសិទ្ធីអត់បាទលោករៃអាឡាដែលជាភ្នាក់ងាររបស់គាត់ក៏បាន លើកឡើងហើយកុំសួរខ្ញុំពាក្យនេះខ្ញុំមិនអាចនិយាយបានទេថាកីឡាករត្រូវទៅណាណែនេះគឺជាការលើកឡើងរបស់លោករៃអាឡាទេមិនមែនខ្ញុំទេខ្ញុំគ្រាន់តែយកសម្ដីគាត់មកនិយាយទេណាប្រិមិត្តបាទបាទឡាយយប់នេះជួបគ្នាគូមែនសិទ្ធីមែនសិទ្ធីចង់បានហាត់លេន បាទហើយនៅតែចង់បាននេះដូចគ្នាហ្នឹងចង់បានអឺលីវ៉ាន់ដូស្គីទៅមែនស៊ីធីរួចទេបើយើងមិនគេមិនឲ្យចាញ់ទេបាទហើយចង់បាននៅតែចង់បាន Harry Kane អញ្ចឹងបាទអឺប៉ារីសប៉ារៀលនិយាយពេលនេះអត់បានទេប្រិមិត្តបើសិនជាយើងនិយាយបច្ចុប្បន្នទម្រង់លេងបច្ចុប្បន្ននេះបើប៉ះមួយរៀលរៀលឈ្នះតែប្រសិនការប្រកួតនេះស្ថិតនៅក្នុង អាទិត្យក្រោយឬក៏ខែក្រោយ ប៉ុន្តែសល់ពេល2ខែទៀតអញ្ចឹង2ខែទៀតมันប្រកាសថាប៉ារីតម្រង់នៅអញ្ចឹងมันប្រកាសថារៀលម៉ាឌ្រីតអាចរក្សាតម្រង់មួយនឹងបានទេអញ្ចឹងណនិយាយនៅពេលនេះនិយាយអត់ទាន់រួចទេគ្រាន់ជំរាបជូនប្រិមិត្តថា ប្រសិនបើប៉ារីសប៉ះរៀលនៅក្នុងអាទិត្យក្រោយឬក៏ក្នុងអាទិត្យក្រោយមួយទៀតខ្ញុំហ៊ាននិយាយថារៀលម៉ាឌ្រីតជាអ្នកឈ្នះលើប៉ារីសបាទតែនៅសល់ពេល2ខែទៀត អញ្ចឹងมันអាចនិយាយបានទេថាក្រុមណាមានលទ្ធភាពជាង រងចាំមើលប្រមាណប្រកួតចុងក្រោយ នៅពេលដែលគាត់ជួបគ្នានៅ2ខែទៀតបាទបានអាចនិយាយបាន តែបើសិនបើលេងអាទិត្យនេះអាទិត្យក្រោយបើក្រុមទាំងពីរពិតជាប៉ះគ្នាអាទិត្យនេះអាទិត្យក្រោយមែនរៀលឈ្នះបាទរៀលលេងល្អជាង